បាទជំរាបសួរបាទជំរាបសួរបងប្អូននេះមកតេសមកគ្រឿងទៀតបាទមកឈុតទៀត inverter បាទខនាដ10គីឡូបាទហ្នឹងហើយ10គីឡូវ៉ាត់ហ្នឹងគឺគ្រឿងផ្សេងគ្នាបងប្អូនគ្រឿងផ្សេងគ្នា បាទខ្ញុំតេសម្ដងម្ដងហ្នឹងគឺសិតតែផ្សេងគ្នាបាទក្នុងមួយឈុតខ្ញុំធ្វើវីដេអូតែម្ដងទេ បាទហ្នឹងហើយតែថ្មនេះនៅបាទថ្មដដែលសុំខ្ចីមកតេសគ្រឿងមួយនេះទៀតបាទ ហ្នឹងហើយហើយភ្លើងនៅសល់83%ហ្នឹងបងអូន83%គឺថ្មហ្នឹងវា51ជាង51វ៉ុលបាទខ្ញុំក៏បានបិទសញ្ញាផ្សេងផ្សេងនឹងឲ្យដែលប្រាប់ដើម្បីបងបងយកទៅតហ្នឹងកុំឲ្យខុសហើយឲ្យឲ្យនិយាយថាឲ្យត្រូវសរសេរបិទទាំងអស់បាទនេះ ជាធ្វើជា sticker ហ្នឹងហ្នឹងហើយបងប្អូនអូខេហើយថ្ងៃនេះខ្ញុំមកសាកបាទសាកជាមួយប៉ុស្តិ៍សាទៀតហើយតែហើយខ្ញុំមកសាកជាមួយអឺ motor ជាដែរបើកជាមួយគ្នាមកហើយហ្នឹងចង្ហាលបាទចង្ហាលខ្នាតធំអូខេហ្នឹងហើយបាទឥឡូវហ្នឹងហើយខ្ញុំបាន ដោតខ្សែដោតអីអស់ហើយបាទត្រៀមសាកឲ្យដូចមួយនេះបាទដល់ទៅរួនវាឆ្អៀតគ្នាខ្ញុំក៏ប្របែកមកខ្សែមួយឈុតនេះទៀតមកបាទបានដោតអស់ហើយពីរនេះបាទសិនជាហើយនឹងចង្ហាលបាទហើយអាមួយនោះគឺដាក់ទៅបោះផ្សារហ្មងបាទត្រៀមបងអូនតេសហើយយើងក៏អឺកំណត់គ្រប់យ៉ាង បាទឲ្យអស់អញ្ចឹងទៅរួចអញ្ចឹងទៅយើងបាទខ្ញុំត្រូវដាក់ផ្ញើទៅឲ្យបងអូខេបានបិទផ្លាបិទអីអស់ហើយបាទសូឡាបាទសូឡាឈុតទី1សូឡាឈុតទី2បាទហើយនេះមានភ្លើងបាទភ្លើងរត់ចូលទៅប្រើទៅស្គួងបងហ្នឹងហើយហើយភ្លើងភ្លើងចេញទៅប្រើការគឺទាំងទាំងភ្លើងរត់ទាំងភ្លើង inverter តែមកបើថា inverter វាដាច់ភ្លើងរត់វាចូលទៅហើយវានឹងអូតូពីខាងក្នុងមកចេញមកតាមនេះដដែល បាទនឹងហើយទ្រុសទ្រុសបានហើយបាទអូខេឥឡូវខ្ញុំបើកអឺថ្ម NMC ដែរបងប្អូនបាទដដែលបាទឥឡូវបានភ្ជាប់ខ្សែជាប់អីអស់អស់ហើយបាទអូខេឥឡូវខ្ញុំបើក discounter សិន200 ampere discounter យ៉ាងតឹងតិចបាទ ampere វាធំហ្នឹងហើយបងប្អូនខ្សែវាមានពីរប្រភេទណា នឹងឯខ្សែប្រភេទតូចនេះ គឺមកពីខាងអាទូបាទទូឈុត controller ហ្នឹងទូបញ្ជារបស់វាហ្នឹងបាទដើម្បីយើងភ្ជាប់ solar មកបញ្ចូលភ្លើងមកបាទសាកមកអាគុយវិញហើយខ្សែធំ បាទខ្សែធំពីរនេះធំបងប្អូនប៉ាន់មេដៃហ្នឹងហើយពីរនេះធំហ្នឹងហើយចូលទៅ inverter មកពួក inverter ຂະຫນາດ10គីឡូវ៉ាត់នេះវាទាញភ្លើងខ្លាំងបងប្អូនតែអញ្ចឹងខ្សែតូចប្រើអត់បានទេណា បាទប្រើខ្សែលេខលេខ50ឡើងទៅហ្នឹងហើយលេខ50ខ្សែនេះបាទថ្លៃដែរហ្នឹងហើយអឺស្ពាន់ក្រហមសុទ្ធត្មងអាពួកអាផ្សៃល្អិតល្អិតហ្នឹងបងប្អូនហ្នឹងហើយខ្សែតុនបាទអានេះខ្សែសាកសាកភ្លើងវិញបាទហ្នឹងហើយអូខេឥឡូវខ្ញុំមកដល់សិនសិន ខេដើមសិនហើយភ្លើង231ឥឡូវភ្លើងចូលមកក្នុងប្រព័ន្ធហើយបាទឥឡូវនាំមកមើលហ្នឹងហើយនេះ D counter ហ្នឹងសម្រាប់ប្រើបាទប្រើភ្លើង220ចាញ់បងប្អូនហ្នឹងហើយបាទខ្ញុំបានសរសេរបិទទាំងអស់បងប្អូន នេះបើដែរសញ្ញាគ្រប់ទាំងអស់អានេះអូតូ ATS 100 ampere នឹងហើយអានេះ overload បាទយើងកំណត់បាននឹងអស់បាទអានេះក៏ overload ដែរបោះភ្លើង220ណាបងប្អូនអានេះ busip បាទ busip នេះមកពី controller ឆាច់ឆាច់ solar ហ្នឹងគឺខ្ញុំបំពាក់ពីរបាទហើយខាងក្រោមនេះក៏ដូចគ្នាដែរហ្នឹងហើយគឺយើងបើកអីទៅបើកកុងតាក់ណាមួយ descenter ណាមួយគឺយើងឃើញដែរបាទខ្ញុំសេដាក់ទាំងអស់ហ្នឹងហើយ អានេះ desompter អាគុយគឺ2នេះឯងពីរហ្នឹងសួរថាដូចខ្ញុំនិយាយពីវីដេអូសាមុនអញ្ចឹងមិនមែនថាអាគុយ2ទេបាទអាគុយហ្នឹងប្រព័ន្ធតែមួយទេតែយើងដាក់ប្រមាណក៏ដោយហ្នឹងហើយតែយើងបញ្ចូលមកជា48វ៉ុលដែរបាទភ្លេចប្រាប់អានេះជាប្រព័ន្ធ48វ៉ុលហើយយើងបើកបាទអានេះយើងអត់បានដាក់សូឡាយើងមិនបាច់បើកក៏បានដែរបាទខ្ញុំបើកតែ disompter ភ្លើង220ចេញទៅប្រើ តេស្តវាមើលតើវា load អត់អូខេហ្នឹងហើយ disenter មួយហ្នឹងបើថាយើងចង់ដឹង ថាវាឆក់ load អត់ហ្នឹងគឺយើងតេស្តវាគឺយើងចុចទៅនេះទៅវា load មានន័យថាវាដំណើរការល្អគេភ្លើងចូលមកហើយ224តែនេះខ្ញុំសេរីដាក់វាវាវាវាវារាងស្រាលជាងគ្នានេះខ្ញុំសេរីដាក់200 232បាទនេះ224កំពុងល្អបាទអូខេកុំឲ្យខូចពេលវេលាច្រើន នឹងហើយអគុយនៅសល់តែ83%អូខេឥឡូវខ្ញុំបើកមួយណាមុនបាទបើកអានេះមុនចោះចង្ហាលធំបាទអូខេមកហើយអូបាទនឹងហើយ ហើយខ្ញុំមកបើកអានសិនបាទម៉ូទ័រជាមួយទៀតបើកចោលសាក់មើលហើយយើងផ្សាយើងផ្សាផងបាទបើកជាមួយគ្នាហ្មងតែអាគុយនេះខ្ញុំខ្លាចថា inverter ហ្នឹងវាអស់រួចហើយបងប្អូនណា inverter វាអស់រួចហើយតែអាគុយថ្មហ្នឹងគឺវាភ្លើងវាហានធ្លាក់ហើយអញ្ចឹងហ្នឹងហើយគឺសំខាន់គឺមកពីថ្មឬអាគុយហ្នឹងឯងតែថាឬទាញភ្លើងមកបើវាទាញខ្លាំងវាក៏ ភ្លើងថ្មស្រោក៏វាដាច់ដូចគ្នាហ្នឹងហើយតែកម្លាំង inverter វា1000ដល់10000វ៉ាត់វាបានហើយ10គីឡូណាវាទីភ្លើង8 9 7បងប្អូនបាទអូខេចាប់ចាប់ពីលើកាមេរ៉ាសិនហ្នឹងហើយសិនខ្ញុំទៅស្តារ Yeah. ខេបងប្អូនអូខេអូខេបាទបបោទាំងអស់បដ ாய் បាទហ្នឹងហើយបបោជាងហើយនេះផងបាទកដាលងាកម្នេះតិចហ្នឹងហើយហើយមកទៅជាផងផ្សារផងបាទឥឡូវមកមើលភ្លើងធ្លាក់អឺបាទធ្លាក់មក3 3 3 3%បងប្អូន 3ធ្លាក់មក3%មិញវា84% 51វ៉ុលឥឡូវវាធ្លាក់ភ្លើងមក1វ៉ុលបាទ1វ៉ុលហើយម្យ៉ាងទៀតបាទអត់បានបញ្ចូលវាណាបងប្អូនអត់បានបញ្ចូលវាអូខេបាទតេសយើងតេសសិនបាទតេសឲ្យអស់ចិត្តមុននឹងផ្ញើឲ្យបងភ្ញៀវណាបាទអូខេនឹងហើយ ធ្វើការបានល្អបាទចង្ហើបូមបានល្អអ៊ុយខ្លាំងម្ល៉េះបាទនេះដូចគ្នាហើយខ្ញុំប្រើអាដុំនេះបាទដុំដុំ power supply ហ្នឹងបាទដើម្បីមកមកប្រើជាមួយចង្ហាល់បាទយកភ្លើងមកប្រើចង្ហាល់បូមកម្ដៅខាងក្នុងបាទអានេះបឺតខ្យល់ខាងក្រៅចូលមកបាទអាមួយនេះបឺតខ្យល់ខាងក្នុង ចេញអូខេអូខេហ្នឹងហើយបងប្អូនបាទតេសមុននឹងផ្ញើបាទអូខេខ្ញុំបិទហើយបាទអរគុណច្រើនបងប្អូនអរគុណអរគុណហើយបងប្អូនបាទហើយនឹងចង់ សួរបងមានអីអញ្ចឹងទៅបងប្អូនសូមបាទសួរ comment ខាងក្រោមមកហ្នឹងហើយហើយខ្ញុំនឹងឆ្លើយតបទំនេរខ្ញុំនឹងឆ្លើយទៅវិញបាទហើយយើងក៏អាចជជែកគ្នាតាម Facebook ក៏បានបាទហ្នឹងហើយអូខេបាទអរគុណច្រើនបាទ